ប្រិមិត្តជាទីមេត្រីអូនតា ទំលាយគ្មានសល់ក្រោយទេបុព្រឹកចេញមុខទំលាយសារមួយឃ្លាខណៈចិត្តគ្រប់ខែ សម្រាលកូនទៅហើយ បើនិយាយទៅដល់គូស្នេហ៍ប្រុសស្រីដ៏ល្បីល្បាញពីរដួងនៅក្នុងប្រទេសកម្ពុជាជឿជាក់ថាអ្នករាល់គ្នាប្រកាសជាបានស្គាល់ហើយនៅតារាចម្រៀងស្រីដ៏ល្បីឈ្មោះមិនធម្មតានៅក្នុងវិស័យសិល្បៈចម្រៀងគឺកញ្ញាតេបុព្រឹកនិងគូស្នេហ៍របស់ខ្លួននោះគឺលោកជីឌីវិតដែលមានរូបរាងស្រស់សង្ហាបើគិតមកទល់នឹងពេលនេះផងដែរអ្នកទាំងពីរបានកសាងស្នេហាស្រឡាញ់គ្នាមកជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះជារឿយរឿយគេនាំគ្នាតែងតែសង្កេតឃើញតារាប្រុសស្រីពីររូបខាងលើទៅណាមុខណាជាមួយគ្នាបង្ហាញនូវភាពផ្អែមល្ហែមស្អិតរមួតជាខ្លាំងជាមួយគ្នាមិនដែលដាច់នោះឡើយ។រហូតធ្វើឲ្យមហាជនក៏ដូចជាអ្នកគ្រប់គ្រងពួកគេជាច្រើនបានឃើញហើយហាក់ដូចជាច្រណែនជាមួយនឹងអ្នកទាំងពីរគ្រប់គ្រប់គ្នាតែម្ដងដោយឡែកក្នុងនោះផងដែរបើយើងនាំគ្នាក្រឡេកមកដឹងឃើញថា ក្រោយពេលស្រឡាញ់មើលចិត្តគ្នាទៅវិញទៅមកសាងស្នេហាជាមួយគ្នាជាច្រើនឆ្នាំទីបំផុត ពួកគាត់បានធ្វើឲ្យ Fan Fan នាំគ្នារំភើបញាប់ញ័រត្រេកអរជាងនេះទៅទៀតនោះនៅថ្ងៃទី21ខែតុលាឆ្នាំ2022កន្លងទៅ តារាស្រីតែបុព្រឹកបានចេញមុខប្រកាសក្តែងក្តែងជាផ្លូវការឲ្យអ្នកគាំទ្របាន ដឹងទាំងអស់គ្នាគឺគ្មានលាក់លៀមនៅលើគណនី Facebook Page របស់ខ្លួន។ដោយនាងកំពុងតែពោពោះកូនដំបងហើយបន្ទាប់ពីបានលើដូច្នេះ មិនចាំទុកយូរបានធ្វើអមហាជនជាច្រើន មានការរំភើបហើយក៏ខមមិនអបអរផងដែរយ៉ាងណាមិញក្រោយពេល ប្រកាសបើក ចំហថាខ្លួនមានផ្ទៃពោះរួចមករាត្រីថ្ងៃទី28មករា2023កន្លងទៅនេះកំពូលតារាចម្រៀងស្រីទេបុព្រឹក និងលោកជាដាវីតបានរៀបចំកម្មវិធីជប់លៀងមួយដើម្បីអញ្ជើញភ្ញៀវកិត្តិយសជាច្រើនបានមកចូលរួមជួយ ទស្សន៍ទាយភេទរបស់កូនក្នុងផ្ទៃរបស់ពួកគាត់យ៉ាងអធិកអធមដែលមានការចូលរួមពីសំណាក់តារាល្បីៗឈ្មោះជាច្រើនថែមទាំងសម្លៀកបំពាក់ពណ៌ក្រហម និងខៀវតាមការទស្សន៍ទាយរបស់ខ្លួនទៀតផង។នៅទីបំផុតពេលនេះភេទក្នុងផ្ទៃរបស់កូននាងត្រូវបានបង្ហាញហើយគឺជាកូន ប្រុសធ្វើមហាជន ដឹងហើយរំភើបតែម្ដង បន្ទាប់ពីនិយាយថាខ្លួនមានផ្ទៃពោះរួចមកមិនទុកចាំយូរថ្ងៃទី29មករា2023ថ្មីថ្មីនេះអ្នកនាងតេបូព្រឹកបានចេញមកទម្លាយនៅវីដេអូខ្លីក្នុងបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា Goddess ជាមួយនឹងឈុតឆាកប៉ុន្មានឈុតពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងថែមទាំងភ្ជាប់ជាមួយ caption យ៉ាងដូចនេះថា Goddess is coming ខ្ញុំ គឺជាស្រមោលខ្ញុំ គឺជាបំណងប្រាថ្នាជូនដល់ស្ត្រី គ្រប់រូបឲ្យល្អដូចទេពអប្សរាតារាស្រីរូបនេះបាន បន្តនៅក្នុងខមមិនទៀតថាខ្ញុំមិនដែលដោះលែងខ្លួនឯងឡើយខ្ញុំសប្បាយចិត្តនៅអ្វីដែលខ្ញុំកំពុងធ្វើ ដោយឃើញអញ្ចឹងរួចមកស្រាប់តែគេ បានឃើញអូនតាដែលមានគណនី Facebook page ឈ្មោះថា Electron Real បានទម្លាយចំចំត្រង់ត្រង់ថាថតតាំងពីថ្ងៃដល់ម៉ោង4ព្រឹក អ្នកទៅមើលផ្ទាល់បានដឹងថាចែពិបាកប៉ុណ្ណាឲ្យសម្រាកសិនគាត់ថាអត់ទេថតទៀតមក strong mommy ហើយក្នុងនោះក៏មានអ្នកគ្រប់គ្រងមិនតិចអ្នកនោះឡើយបាននាំគ្នាចូលទៅ comment បញ្ចេញមតិយ៉ាងប្រងព្រាតលើកសរសើរអត់ឈប់ឈរមិនដាច់ពីមាត់ផងដែរចាមិនលាក់ទេចេតាទំលេខ្ទេចអំពីរឿងរ៉ាវដែលថត MV ទោះបីជាមានផ្ទៃពោះឡើងធំចិត្តសម្រាក៏ដោយ ប៉ុន្តែតេបុព្រឹកគឺជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងមែនទែនគឺគាត់សុកចិត្តថតតាំងពីព្រឹក រហូតដល់ម៉ោង4ភ្លឺគឺគាត់មិនរញរាដើម្បីឲ្យការងារចេញមករលូនស្អាតហើយដូចអ្វីដែលទស្សនិកជនបងប្អូនបានឃើញជាដើមនៅ ក្នុងឈុត ខ្លីក្នុងបទចម្រៀង Good Day របស់តេបុព្រឹកគឺចេញមកញាក់តែម្ដងគ្រាន់តែឃើញ thriller តិចតិចនេះ